សម្ដេចតេជោអំពាវនាវឲ្យភ្ញៀវទេសចរចូលរួមផ្ដិតរូបភាពព្រឹត្តិការណ៍ដ៏អស្ចារ្យព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត Blue Strong Power Plus Power to Win សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលរួមទស្សនានិងផ្ដិតយករូបភាពព្រឹត្តិការណ៍ដ៏អស្ចារ្យបាតុភូតធម្មជាតិព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្តឬ Equinox ដែលកើតមានចាប់ពីថ្ងៃទី20ខែមីនាដល់ថ្ងៃទី23ឆ្នាំ2023សម្ដេចតេជោបានថ្លែងតាមរយៈប្រព័ន្ធបណ្ដាញសង្គម Telegram ផ្លូវការរបស់សម្ដេចយ៉ាងដូចនេះថា សូមស្វាគមន៍ទេសចរស្ថាប័នពាក់ព័ន្ធអ្នកសារព័ត៌មានភ្ញៀវទេសចរជាតិ អន្តរជាតិនិងសាធារណជនទូទៅចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ដៃគូពាក់ព័ន្ធនិងអញ្ជើញទៅទស្សនា ដិតយករូបភាពព្រឹត្តិការណ៍ដ៏អស្ចារ្យនេះដែលជាផ្នែកមួយនៃយុទ្ធនាការឆ្នាំទស្សនាកម្ពុជា2023ក្រោមពាក្យស្លោកគ្រប់ថ្ងៃគឺជាអច្ឆរិយភាពគួរបញ្ជាក់ថា បាតុភូតព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្តកម្ពុជា Equinox កើតមាននៅជារៀងរាល់ឆ្នាំចំនួន2លើកដោយលើក ទី1កើតមាននៅចន្លោះថ្ងៃ ទី20ដល់ថ្ងៃទី23ខែមិនិនា ចាប់ពីម៉ោង5:30នាទីព្រឹក ដល់ម៉ោង7:00នាទីព្រឹក និងលើកទី2អាចកើតមាននៅ ក្នុងខែកញ្ញាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះស្ដែងឲ្យឃើញពី អច្ឆរិយភាព នៃប្រាសាទអង្គរវត្តដែលពុព្វបរិសខ្មែរយើង បានកសាងឡើងដោយមាន ការគិតគូរអំពីស្ថាបត្យកម្មនិងការផ្សារភ្ជាប់ ជាមួយនឹងធម្មជាតិរវាងផែន ដីនិងព្រះអាទិត្យយ៉ាងច្បាស់លាស់គួរសព្វផ្សែងជាទីបំផុត។ Strong Power Plus. Power to win.